ជំរាបសួរជំរាបសួរបងប្អូនបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងមាន ចំណុចខ្សោយមួយ ពាក់ព័ន្ធទៅរឿង Bistong បាទ Yamaha Mio 125បងប្អូនហ្នឹងហើយដែលភាកច្រើនយើងនឹងមើលវារំលង ថ្ងៃនេះអត់បានមកចែករំលែកពីរឿងរៀបម៉ាស៊ីនទេ តែខ្ញុំចង់មកចែករំលែករឿងមួយខ្វិចខ្វក់តូចតាចតែភាកច្រើនគេគេមើលរំលងវាណាបងប្អូនហ្នឹងហើយហើយជាពិសេសដោយថាបងប្អូននឹង មានចិត្តគំនិតចង់ធ្វើជាជាងជួសជុលបាទធ្វើជាជាងជួសជុលម៉ូតូហើយចង់ដឹងពីព័ត៌មានឧបករណ៍គ្រឿងក្នុងម៉ាស៊ីនរបស់វាតើវាមានចំណុចអីខ្លះហើយយើងនឹងអស់ការសង្ស័យតើវាធ្វើមកចំណុចនីមួយនីមួយតើវាមានប្រយោជន៍ដល់បណ្ណាឬគ្មានប្រយោជន៍ដល់បណ្ណាបងប្អូនណាហ្នឹងហើយនេះចង់មកបញ្ជាក់អត់បានមកបង្រៀនបងប្អូនជាងទេគឺជាងគេដឹងហើយតែយើងគ្រាន់តែមកចែករំលែកអ្នកដែលចង់ដឹងបន្ថែមណា ហើយខ្ញុំក៏សិក្សាមកបន្តដូចគ្នាហើយចង់និយាយថាការសិក្សាវាឲ្យមានក្របខ័ណ្ឌទេបាទយើងចេះកាន់តែច្រើនវាចេះវាកាន់តែល្អណាបងប្អូនណានៅអូខេឥឡូវចូលរឿងហ្នឹងហើយមុននឹងខ្ញុំបង្ហាញពីរឿងចំណុចសំខាន់ហ្នឹងខ្ញុំចង់មកនិយាយពីរឿងដែលថាម៉ូតូនេះគេធ្វើម៉ាស៊ីនមកបាទបងប្អូនគេធ្វើម៉ាស៊ីនមកបានមួយខែជាងទេហ្នឹងហើយបងប្អូនទៅទៅទៅសង្កេតຕ້ອງថា Yamaha Mio 125នេះស៊េរីនេះគឺនៅតែនេះមិនមែនផលិតនៅស្រុកថៃទេបងប្អូនគេផលិតនៅប្រទេសឥណ្ឌូនេស៊ីបាទហើយចង់និយាយថាខួរក្បាលពួកឥណ្ឌូវាខាងគ្រឿងម៉ាស៊ីនវាឆ្លាតណាស់បាទមិនថាឆ្លាតជាងណាណា ទេយើងមិនបាញ់និយាយទេណាហ្នឹងហើយតែវាឆ្លាតណាស់ហ្នឹងហើយឥឡូវខ្ញុំមកបង្ហាញពីរឿងសមីវាសិន មានជាងមួយបាទមានជាងមួយនៅស្រុកថៃនេះឯងពូម៉ូតូនេះណាវាកប់ពេពីស្ទងវាកប់ពេពីដើមឡើយហើយអ្នកដែលថាជាងហ្នឹងគេទៅយកចូលជាងរួចជាងហ្នឹងគេអត់ដឹងទេគេអត់បានសង្កេតទេគេថាសមីប្រភេទហ្នឹងហេតុអីបានវាអត់មានវាអត់មានវងវងដែកនៅខាងក្នុងគឺប្រភេទសមីជាប្រភេទដែកដេរ៉ាហ្មងបងប្អូនតែ ហ្នឹងហើយមុននឹងនិយាយបោះដើមគឺខ្ញុំនិយាយបោះថាគេញាត់គេគេញាត់កំពងសមីមកជាដែកហ្នឹងហើយហើយគេធ្វើមកបានមួយខែបាទហើយសាប់ទៅម៉ូតូហ្នឹងប្រើកើតទៅវិសីក្បាត់អស់លេងសឹកក្បាត់បាទហ្នឹងហើយចូលរឿងគេយកទៅកលឹងបាទកលឹងរួចគេញាត់សមីបាទគេញាត់សមីដែកមកហើយតែអញ្ចឹងបាទឧបករណ៍វាដូចជាប៊ីស្តុង ហ្នឹងហើយដើមដើមហ្នឹងបងប្អូនតែយើងដាក់សមីដែកហើយមកយើង ដាក់សមីដែកហើយតែវាស្ទង់ដើមដើមវាវាផលិតមកដើម្បី សមីវាខ្លួនឯងហ្នឹងជាសមីដេរ៉ាហ្នឹងហើយហើយកវាត់អីហ្នឹង វានឹងទទួលចំពោះ តែ សមីដេរ៉ាទេដើមដើមណាហើយតែអញ្ចឹងយើងមកញាត់សមីដែកដែកវាមិនរឹងជាងដេរ៉ាមែនទេបងប្អូន ហ្នឹងហើយចំពោះស៊េរីនេះហើយនឹង Fino បាទ Fino 125C ថ្មីថ្មីហ្នឹងឥឡូវភាគច្រើនមកពីខាងឥណ្ឌូនេស៊ីហ្នឹងហើយហើយវាស៊ីសមីហ្នឹងវាជាដែកវាទៅស៊ីក្បាត់បាទទៅស៊ីក្បាត់វិស្តុងពូឧបករណ៍ក្បាត់វិស្តុងហ្នឹងបោះស៊ីនបោះដើមវា វាទទួលបានតែត្រឹមសមីសមីដេរ៉ាទេហ្នឹងហើយសមីដេរ៉ាហើយដេរ៉ាវាហ្នឹងគេដេរ៉ាគេថាវា វាចលក់មកឲ្យរឹងឲ្យល្អិលហ្មងវាអត់ដាក់ដែកទេតែនេះគេមិនញាត់ វងក្នុងនេះជាបំពង់សមីដែកតែចឹងដែកវារឹងជាងវាក៏ទៅស៊ីបាទស៊ីកវ៉ាត់កាត់ជាមួយកវ៉ាត់ណាពួកកវ៉ាត់ប្រភេទស៊េរីនេះវាវាទន់ខ្សោយជាងបាទសាច់វាទន់ជាង ជាង សមីជាងកវ៉ាត់ពួកស៊េរីផ្សេងផ្សេង ដែលសមីដែកបាទអូខេអានេះចំណុចមួយហ្នឹងហើយគឺចង់និយាយថាប្រភេទម៉ូតូប្រភេទនេះប្រភេទយើងដោះមកហើយយើងដឹងហើយថាសមីណាមិនមែនសមីដែកសមីដេរ៉ាគឺយើងត្រូវ ត្រូវផ្លាស់សមីហ្នឹងហើយយើងទៅស្វានអត់បានទេយើងទៅកលឹងទៅស្វានថ្មីអត់បានទេទោះបីយើងញាត់មកយើងញាត់ជាសមីដែកក៏បានដែរចង់និយាយមួយម៉ាត់ថាគេញាត់មកនេះជាបំពង់ដែកនេះបំពង់សមីដែកហ្នឹងបងប្អូនណាឃើញតែកែមនេះនេះនេះសមីដែកមែនតែយើងត្រូវរពីស្តង់ហើយនឹងកវ៉ាត់ឲ្យវាទទួលបាននឹងសមីដែកដែរហ្នឹងហើយមិនមែនដាក់បោះដើមទៅប្រើបានប្រើបានទេបងប្អូន ហ្នឹងហើយខ្ញុំជួបមកច្រើនគ្រឿងបាទប្រភេទហ្នឹងអូខេចូលរឿងបាទខ្ញុំក៏បានទៅទិញបាទឧបករណ៍មកវិញបោះស៊ីនឹងអស់ហ្នឹងហើយហ្នឹងហើយមិញខ្ញុំប្រាប់ថាខ្ញុំចង់មកប្រាប់ចំណុចខ្សោយមួយ បាទមួយសំខាន់សំខាន់មែនតើនៅក្បាលវាស្តង់ហ្នឹងហើយក្បាលវាស្តង់ថ្មីបាទបោះស៊ីមកវាឥឡូវខ្ញុំបង្ហាញទៅរឿងសមីសិនអូខេសមីនេះខ្ញុំបានទៅទិញមកបោះស៊ីតែម្ដង បាទបោះសេនវាតែម្ដងបងប្អូននេះបោះស៊ីនមកពីឃ្លៀងមកពីបោសัตว์គេតែហ្មងតែមកថ្មីសមីវាអត់មានញាត់ដៃទេណាបងប្អូនសមីវាជាប្រភេទដេរ៉ាដេរ៉ាតែវាចលក់មកឲ្យល្អិលហ្មង ហ្នឹងហើយយើងមើលអត់ឃើញណាគឺជា Dera បាទខ្ញុំប្រាប់ថា Dera គឺ Dera ហ្នឹងហើយ Dera តែវាជ្រលក់មកខាងក្នុងនេះហ្នឹងហើយហើយមានវិធីជ្រលក់របស់គេហ្នឹងធ្វើឲ្យរឹងហើយល្អិលហេតុអីចង់សួរថាហេតុអីបានគេមិនដាក់ញាត់បំពង់សមីដែកដូចអាបោះគេធ្វើនេះមកអានេះបោះដើមវាដើមដើមមកក៏ដូចដូចតែអានេះដែរហ្នឹងហើយអត់មានដែកទេ ហ្នឹងហើយចុងសួរអញ្ចឹងចុះម៉ាកម៉ាកផ្សេងផ្សេងគេប្រើសមីដែកហ្នឹងហើយហេតុអីបានម៉ាកហ្នឹងចាំបាច់ប្រើសមីដេរ៉ាសមីដេរ៉ាវាវាធ្វើឲ្យកម្ដៅហ្នឹងជះចេញបាទកម្ដៅហ្នឹងចេញហ្នឹងងាយស្រួលជាងដែកបាទហ្នឹងហើយគឺហេតុផលរបស់គេប៉ុណ្ណឹងហើយពេលមានទឹកស្អំនេះចូលទៅវាត្រជាក់លឿនជាង សមីដែកបាទអូខេឥឡូវខ្ញុំបានទៅបើកមកសាថ្មីបាទបោះស៊ីមនេះហ្នឹងហើយ មើលនេះគេញាត់មកនេះឃើញវងបងប្អូននេះនេះនេះនេះនេះហ្នឹងហើយគេញាត់ដែកមកហើយអញ្ចឹងប្រើអត់កើតទេវាស៊ីក្បាត់អស់ហើយបើថាចង់ប្រើកើតយើងត្រូវតរក្បាត់ទទួលដែកនឹងបានដូចគ្នាដូចតរក្បាត់ពួកអាស្រីម៉ាក់ផ្សេងផ្សេងដែលថាសមីដែកហ្នឹងអូខេបាទចប់មករឿងនេះតាមខាង ហ្នឹងហើយដូចសមីទៅបើកមកថ្មីហើយបាទនេះអត់មានអីនិយាយច្រើនទេគឺចង់និយាយថាវាអត់មានដែកទេតែប៉ុណ្ណឹងក្នុងសមីមួយដុំនេះអត់មានដែកទេបាទឥឡូវមកចូលរឿងខាងវិស្តង់ម្ដងចូលរឿងខាងវិស្តង់យើងចំណុច1ហើយបងប្អូនយើងចេះតែមើលរំលងជួនកាលបងប្អូនបងប្អូនជាងក៏មើលរំលងដែរបាទនេះយើងមិនបាច់ហាយទេក្បាត់បាទពួកក្បាត់ពួកអីរបស់វាហ្នឹងឯងអូខេ នេះខ្ញុំចង់មកបង្ហាញពីស្តង់បាទពីស្តង់សេនបងប្អូនរបស់សេនគឺមកមកឈុតជាមួយសាមីនេះហ្មងបាទបងប្អូនសង្កេតមើលចំណុចសំខាន់បំផុតដែលថាធ្វើម៉ូតូយើងខ្លាំងហើយនឹងខ្សោយហើយហេតុអីបានថាទៅឡងសាមីមកហើយទៅផ្លាស់ថ្មីមកហើយបានហេតុអីបានម៉ាស៊ីនយើងយ៉ាងខ្សោយមួលទៅអត់ស្ទុះបាទបងប្អូនសង្កេតតានេះ ធម្មតាបើថាយើង ទៅឡុងសមីមកហើយម៉ាក់ផ្សេងផ្សេងបាទម៉ាក់ផ្សេងផ្សេងវាមានវាអត់មានដែរអាកឆែបនៅតែនេះបាទឃើញទេបងប្អូនកឆែកអាកឆែបនៅកន្លែងច្បាប់ប្រេងបាទច្បាប់ប្រេងហេតុអីបានវាមកកឆែបអញ្ចេះឃើញដែរបងប្អូនឃើញណាណាឃើញដែរកឆែបដូចវងកញ្ចក់ដែរនេះហ្នឹងហើយចំពោះច្បាប់ប្រេងហើយបើថាម៉ូតូស៊េរី ធំធំតិច បាទស៊េរីពី150អីអញ្ចឹងម៉ាក Yamaha ហ្នឹងភាគច្រើនវាកឆែបសងខាងហ្នឹងហើយហើយ Yamaha ខ្លះស៊េរីខ្លះវាអត់កឆែបទេតែវាវាមានវិធីមួយយ៉ាងទៀតតែឥឡូវចង់និយាយថាពីរឿងអាមួយនេះបានហើយបាទវាកឆែបហ្នឹងហើយវាកឆែបប៉ុនមុំកញ្ចក់ដៃហ្នឹងហើយកឆែបអញ្ចឹងហើយជាទូទៅវាស្តង់ទូទៅហ្នឹងវាវាស្មើទាំងអស់ អាស្មាទាំងអស់ហ្នឹងគេគេមានខ្នើយលើកច្បាប់ហ្នឹងខ្ពស់បាទគេធ្វើអាខ្នើយលើកច្បាប់ហ្នឹងខ្ពស់តែខ្ពស់ទៅវាមិនចាំបាច់ទៅកឆែបទេមិនចឹងណាហើយបងប្អូននេះចាំស្ដាប់ថាកឆែបហ្នឹងវាកឆែបដើម្បីអីមិនក៏មិនចូលរឿងទៅបាទអូខេវាកឆែបនេះដើម្បីឲ្យប្រេងហ្នឹងអានេះក្នុងច្បាប់បាទច្បាប់ប្រេងណាដើម្បីពេលច្បាប់បើកទៅច្បាប់វាបើកស្ដើងណាបងប្អូនវាបើកតិចណាបាទវាបើកតិច ណាពេលចប៉ាត់បើកមកវាបើកបន្តិចហ្នឹងវាបើកបន្តិចហើយអញ្ចឹងប្រេងហ្នឹងវាហូរចូល ទៅវាអត់វាអត់វាអត់ស្មើហូរចូលទៅអត់បានច្រើនហើយហើយខ្យល់ហ្នឹងវាហូរចូលទៅវាអត់វាអត់អត់ស្រួលហ្នឹងហើយវាឆ្អៀតឆ្អល់ តែអញ្ចឹងគេគេឆែបឲ្យបន្តិចដើម្បីឲ្យខ្យល់ចូលងាយចូលលឿនហើយនឹងប្រេងចូលបាន ស្រួលហ្នឹង ហើយហើយតែពេលកាលណាប៊ូស៊ីដុតទៅវាកម្លាំងវាខ្លាំងហើយប្រេងប្រេងច្រើន ខ្យល់ច្រើនកម្លាំងខ្លាំងអញ្ចឹងបងប្អូនហើយខាងខាងច្បាប់បាទច្បាប់ភ្លើងវិញច្បាប់ភ្លើងឃើញឃើញកន្លងវាជ្រៅជាងណាច្បាប់ភ្លើងនេះកន្លងវាជ្រៅជាងហើយអញ្ចឹងវាមិនចាំបាច់កឆែតទេកន្លងជ្រៅហ្នឹងអាចអូច្បាប់ហ្នឹងវាចោះជ្រៅដើម្បីថាឲ្យច្បាប់ហ្នឹងខាងច្បាប់ភ្លើងហ្នឹងវាលើកបានខ្ពស់ជាង បាទច្បាប់ភ្លើងវាលើកខ្ពស់ជាងសេរីហ្នឹងណាបាទច្បាប់ប្រេងវាលើកវាលើកតិច តែវាមកកឆាតពីស្តង់ហ្នឹងឲ្យយើងវិញចំណុចនេះបងប្អូនចំណុចនេះភាក់ច្រើនភាក់ច្រើនអត់មានណាសង្កេតទេហើយម៉ូតូម៉ូតូកែឧទាហរណ៍ម៉ូតូកែពេលយើងកែម៉ូតូកែម៉ាស៊ីនឲ្យខ្លាំងខ្លាំងហ្នឹងដូចថា125ខ្ញុំកែឲ្យដល់ដល់ដល់150 160អីហ្នឹងគឺភាក់ច្រើនខ្ញុំយកអាម៉ាស៊ីនជាយើងហ្នឹងអាម៉ូទ័រជាហ្នឹងខ្ញុំជាវាស្តង់បន្តិចសងខាងខ្ញុំជាបន្តិចដើម្បីខ្ចូលចូលលឿនចេញលឿន ហ្នឹងហើយហើយវាបន្ថែមនឹងកម្លាំងម៉ាស៊ីនឲ្យយើងទៀតហ្នឹងហើយចំណុចហ្នឹងគឺថាយើងដឹងទៅហ្នឹងវាធ្វើមកទៅអីមិនបានវាកឆែបណាមិនអញ្ចឹងហ្នឹងបងបាទអានេះចំណុចខ្សោយមែនតើដែលថាភាគចិនយើងមើលម្លងអត់មកបង្រៀនទេបងប្អូនអត់មកបង្រៀនទេគឺមកចែករំលែកណាបងប្អូនណាបាទហើយវាមិនជាទូទៅទេម៉ាក់ផ្សេងម៉ាក់ខ្លះចង់និយាយថាម៉ាក់បាទ ម៉ាក Yamaha បាទ Yamaha ដូចគ្នា តែមានស៊េរីខ្លះអត់កញ្ឆាតអោយដែរតែវាធ្វើខ្នើយលើកច្បាប់ខ្ពស់វាគិតថាខ្យល់ហើយនឹងប្រេងអាចចុះបានស្រួលហើយទើបវាមិនបាច់មកឆែកពីស្តុកឲ្យយើងហ្នឹងបងអូនតែចំពោះស៊េរីនេះវាខុសគេហើយនឹងមានច្រើនស៊េរីដែលកញ្ឆែតដែរបាទម៉ាកយីហោផ្សេងបាទម៉ាកផ្សេងក៏មានកញ្ឆែតខ្លះដែរហ្នឹងហើយបងប្អូនសង្កេតមើល ដោយអាចំណុចនីមួយនីមួយគេធ្វើមកសិតតែមានប្រយោជន៍បងប្អូនបាទហ្នឹងហើយអានេះជាចំណុចមួយតូចតាចណាស់ដែលថាខ្ញុំបានលើកមកបង្ហាញបងប្អូន ដែលថាប្រុងនឹងរៀនជាជាងអីហ្នឹងយើងត្រូវការយល់ដឹងខ្លះខ្លះមុននឹងចុះ small ភូមិសិក្សាមែនតើ small ភូមិដែលទៅរៀនមែនតើហ្នឹងយើងត្រូវដឹងខ្លះខ្លះដែរបាទហើយយើងព្យាយាមសង្កេតបន្តិចហ្នឹងហើយ សង្កេតឲ្យអស់ថាចំណុចណានីមួយមួយហេតុអីបានគេធ្វើមកអត់តែយើងសង្កេតហ្នឹងសង្កេតភាគច្រើនតែបោះស៊ីនណាហ្នឹងហើយយើងយកបោះស៊ីនមកជាចម្បងហ្នឹងហើយបើថាបោះមិនស៊ីនបោះអាយហ្នឹងជាងកាលគេចេះតែធ្វើមកខុសស្តង់ដាខុសអីបន្តិចតួចអាហ្នឹងយើងមិនដឹងទេខុសមិនអាហ្នឹងយើងអត់ដឹងទេតែបើថាយើងសង្កេតយើងសង្កេតយកបោះស៊ីនមកសង្កេតបាទស៊ីនជាប់ម៉ូតូមកបោះមិនទាន់ឆ្លងកាត់ដៃជាងបាទយើងយកមកសង្កេតមើល ចំណុចនីមួយនីមួយវាធ្វើមកធ្វើអីហ្នឹងហើយយើងត្រូវយល់ដឹងឲ្យលម្អិតបន្តិចដើម្បីនឹងមានគុណភាពក្នុងការរៀបម៉ាស៊ីនម៉ូតូរៀបធ្វើធ្វើឲ្យវាត្រូវស្តង់ដាធ្វើឲ្យវាស្រួលវិញបាទហើយឱកាសដែលថាវាខូចអីឱកាសដែលថាវាមកកប៉ិចកប៉ុកញ៉េញ៉ៃមករំខានជាងវិញហ្នឹងគឺវាអត់សូវមានបាទបើយើងធ្វើតាមស្តង់ដាយើងធ្វើឲ្យស្រួលទៅវិញណាបាទហ្នឹងហើយហើយតើយើងធ្វើឆ្កាច់កៅទៅហើយចាំវាមានបញ្ហាមកកប៉ិចកប៉ុកប៉ិចប៉ុកមកមករំខានយើងវិញណាបងប្អូន ហ្នឹងហើយអូខេបាទខ្ញុំអត់បានមករៀបថតរៀបឲ្យមើលទេព្រោះខ្ញុំធ្វើវីដេអូថតរៀបម៉ាស៊ីនហ្នឹងច្រើនហើយតែនេះខ្ញុំចង់មកបង្ហាញរឿងវិស្តង់នឹងឯងហើយនឹងសមីបាទតែប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះសិនចុះបាទវាច្រើននាទីហើយ13 14នាទីហើយបាទហ្នឹងហើយបងប្អូនបាទចូលចិត្តហ្នឹងហើយក៏ជួយ subscribe ផងហ្នឹងហើយបើគិតថាវីដេអូហ្នឹងមានប្រយោជន៍ហ្នឹងហើយបងប្អូន អូនអូនដោយថាបញ្ជាក់ហ្នឹងហើយបញ្ជាក់ថាបងអូនកំពុងតែចាប់ដើមនឹងរៀនចាប់ដើមនឹងចុះស្មើភូមិខាងជាងម៉ូតូយើងត្រូវយល់ដឹងខ្លះហ្នឹងបងអូនណាអូខេបាទអរគុណច្រើនអរគុណច្រើនបងអូន